ជម្រាបសួរដល់លោកគ្រូនិងសួស្តីទៅដល់មិត្តភ័ក្តិទាំងអស់គ្នា ថ្ងៃនេះដែរក្រុមរបស់យើងខ្ញុំនឹងធ្វើការ presentation អំពី subject មួយដែលមានឈ្មោះថា construction material ដែលយើងនឹងនិយាយអំពី steel ហើយ topic ដែលយើងជ្រើសរើសយកមកនិយាយក្នុងពេលនេះគឺ topic មួយដែលមានឈ្មោះថា Tata Steel Company ដែលជាក្រុមហ៊ុនមួយដែលល្បីល្បាញនៅក្នុងពិភពលោក សម្រាប់ content របស់យើងខ្ញុំគឺមាន3ចំណុចទី1 introduction ទី2 data history or data style operation product financial future plan របស់ data style និងចំណុចទី3គឺយើងនឹងនិយាយអំពី conclusion សម្រាប់ចំណុច introduction Tata Steel Limited ដែលពីមុនយើងស្គាល់ថាជាក្រុមហ៊ុន Tata Iron and Steel Company Limited ត្រូវបានរកឃើញដោយលោក Jamsetji Tata ហើយត្រូវបានបង្កើតឡើងដោយលោកដូរាប់ជីតាតាដែលគាត់ទាំងពីរនាក់គឺជាជនជាតិឥណ្ឌាសម្រាប់ company headquarter របស់វាគឺស្ថិតនៅក្នុង ទីក្រុង Mumbai មហាសាត្រានៅក្នុងប្រទេសឥណ្ឌាហើយសម្រាប់ marketing headquarter គឺនៅក្នុងទីក្រុង Kolkata West Bengal នៅក្នុងប្រទេសឥណ្ឌានិងមាននៅក្នុងសម្ព័ន្ធតាតាក្រុមជាច្រើនផ្សេងទៀត។ វាគឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនល្បីល្បាញទាំង10ក្នុងពិភពលោកជាមួយនឹងការនាំចេញដែកចំនួន27.5លានតោនក្នុងមួយឆ្នាំហើយវាក៏ជាក្រុមហ៊ុនធំបំផុតទី2នៅក្នុងប្រទេសឥណ្ឌាដែលមានសកម្មភាពសម្រាប់ចំនួន13លានតោនក្នុងមួយឆ្នាំ Tata Steel គឺមានដៃគូសហការចំនួន26ប្រទេស ដែលរួមមានប្រទេសឥណ្ឌាម៉ាឡេស៊ីវៀតណាមថៃ UAE Ivory Coast មហាមីប៊ិចសហរដ្ឋអាមេរិកអូស្ត្រាលី United States Kingdom ហូឡង់បារាំងនិងកាណាដាហើយមាន បុគ្គលិកចំនួន85500នាក់គម្រោងការដ៏ធំបំផុតរបស់វាគឺអាចផលិតបាន10 million តោនក្នុងមួយឆ្នាំ គឺមាន ទីតាំងនៅក្នុងទីក្រុង Jamset Per និងក្នុងរដ្ឋ Jarhead Tata Steel គឺជា ក្រុមហ៊ុន ទី2ដែលផលិតនៅក្នុងលំដាប់ទី2ដែលអាចផលិតនៅក្នុងប្រទេសជាច្រើនទៀតនៅក្នុងទ្វីបអឺរ៉ុបជាមួយនឹង capacity របស់វាលើសច្រើនជាង12.1 million តោនក្នុងមួយឆ្នាំបន្ទាប់ពីយើងបានស្ដាប់ពី introduction របស់ Tata Steel ហើយឥឡូវយើងបន្តចូលមកដល់ history របស់ Tata Steel Tata Steel គឺជាក្រុមហ៊ុនធំបំផុត នៅក្នុងប្រទេសឥណ្ឌាដែលត្រូវបានបង្កើតឡើងនៅឆ្នាំ1907ហើយវាត្រូវបានបែងចែកចេញជាពីរគឺ Tata Iron និង Steel Company ចំពោះវិសាលភាពរបស់ Tata Steel វិញវាជាប់ចំណាត់ថ្នាក់លេខ34នៅទូទាំងពិភពលោក ហើយនៅខែមិថុនាឆ្នាំ2005អឺ company steel របស់ Tata Steel នឹងត្រូវបានជាប់ចំណាត់ថ្នាក់លេខ23ដែលដែលបានរៀបចំឡើងដោយ World Steel Dynamics ហើយ បន្ទាប់ពីយើងមកដឹងពី history របស់ Tata Steel ហើយយើងបញ្ចុះយើងបន្តចូលទៅ operation របស់ Tata Steel ចំពោះចំណុច operation Tata Steel គឺជាក្រុមហ៊ុនមួយដែល offer hot and cold roll coil and seat ដូចជា galvanized seat tube wire rod construction repair and bearing លើប្រទេសទៀត Tata Steel គឺជាក្រុមហ៊ុនមួយ ដែល ដំណើរការផលិតដែរចាប់តាំងពីការ ស្វែងរករ៉ែដូចជារ៉ែដាជុងថ្មរហូតដល់ផលិតផលសម្រាប់ដែលដាក់លក់នៅក្នុងទីផ្សារមិនតែតែប៉ុណ្ណោះ Tata Steel គឺជាក្រុមហ៊ុនមួយដែល offer ទាំង alumina alumina dolomite and monolithic refraction ចូលដល់ចំណុចទី3យើងនិយាយអំពី products and brand Tata Steel បាន ផលិតផលិតផលជាច្រើន មាន ដូចជា hot and cold roll coils and sheet ជាប្រភេទដែកថែបនិងដែកថែបបន្ទះ Gravity Sheets ជាប្រភេទដែកថែបបន្ទះដែលស្រោបសងខាងដោយស័ង្កសីដើម្បីទទួលបានភាពធន់ពីការសឹកព្រិចរលឬក៏សារធាតុគីមីមួយចំនួន ធូបគឺជាប្រភេទដែកដែលមានលក្ខណៈរឹងមាំធន់ស្វិតហើយប្រើប្រាស់បានយូរ Wire rod គឺជាប្រភេទដែកលួស construction ឬបាគឺជាប្រភេទដែកយកមកធ្វើការសាងសង់ហើយបានបែកចែងចេញជាពីរគឺ ដែកក្រឡងនិងដែកថ្នាំងអំពៅ Ring and Bearing គឺជា ប្រភេទដែកប្រើសម្រាប់ Original Equipment Manufacturer and Replacement Market ផលិតផលទាំងអស់នេះផ្ដោតសំខាន់ក្នុងការផលិតជា Automobiles រថយន្ត White Goods ទំនិញដែលមានពណ៌សឧទាហរណ៍ដូចជាឧបករណ៍អគ្គិសនីទូទឹកកកដែលវាមានពណ៌ស construction ធ្វើការសាងសង់អាគារឬក៏ផ្ទះជាដើម and Infrastructure Market ហេដ្ឋារចនាសម្ព័ន្ធលើសពីនេះទៅទៀត Tata Steel បានបានបែងចែកប្រភេទ brand ជាច្រើនមានដូចជា Tata Vyron គឺជា brand name ដែលផលិតចេញអំពី Vyrod សម្រាប់ធ្វើការ farming and fencing segment ចំណែកឯ Tata Steel Shome គឺជា ប្រេណាមដែលផលិតចេញអំពី Cold Roll Steel for Auto Auxilia and General Engineering Segment ចំណែកឯ Tata Shakti គឺផលិតចេញអំពី Granite Sheets ដែលជាប្រភេទដែកថែបបន្ទះស្រោបដោយសង្កសីសងខាង ប្រើប្រាស់សម្រាប់ Rural House Builder Segment Tata Tiscon គឺជា ប្រភេទដែករបា ប្រើប្រាស់សម្រាប់ ការសាងសង់អគារឬក៏ផ្ទះជាដើម Tata Pai វាគឺជាប្រភេទដែកប្រើប្រាស់សម្រាប់ House Builder and Farming segment ចំណែកឯ Tata Bearing គឺជាប្រភេទ Bearing for Original Equipment Manufacturer and Replacement Market ចុងក្រោយបង្អស់នោះគឺ Tata Agrigo ប្រើប្រាស់ជាឧបករណ៍ equipment for farming and construction segment ទោះបីជាមានបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់វិស័យដែកក្រុមហ៊ុន Tata Steel ក្នុងកំឡុងត្រីមាសនីមួយៗបានកើនឡើងខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំប្រហែល11%នៅក្នុងប្រាក់ចំណូលរបស់ក្រុមហ៊ុននេះដោយសារតែក្នុងប្រព័ន្ធប្រតិបត្តិការរបស់ប្រទេសឥណ្ឌាមានដំណើរការស្ទុះហក់ឡើងខ្លាំងជាហេតុធ្វើឲ្យមានការកើនឡើងប្រហែលជា60%នៃប្រាក់ចំណូលសម្រាប់ជាហេតុធ្វើឲ្យមានការ វិភាគតាក់ទងនឹងការរកប្រាក់ចំណូលចំណេញបានល្អ ប្រព័ន្ធប្រតិបត្តិការនៅក្នុងប្រទេសឥណ្ឌាបានរាយការណ៍ថាមានការកើនឡើងប្រមាណ19%នៃបរិមាណលក់ដែលភាគច្រើននៃតម្រូវការល្អនៅក្នុងប្រភេទ long product ក៏ប៉ុន្តែកំឡុងពេលប្រហែល40%នៃការលក់សរុបផលិតផលនៅអឺរ៉ុបត្រូវបានធ្លាក់ចុះដូច្នេះធ្វើឲ្យការលក់ធ្លាក់ចុះ 8%នៃការលក់សរុបដោយសារតែតម្រូវការមានសភាពទាបហើយផលិតកម្មដែកត្រូវបានកាត់បន្ថយ ការផលិតប្រមាណ5.3%ព្រោះតែតម្លៃដែកហាក់មានសភាពធ្លាក់ទាបខ្លាំងបរិមាណតម្រូវការខ្ពស់ត្រូវបានកាត់បន្ថយ ដែលមិនធ្លាប់មានពីមុនមក ហើយសម្រាប់តម្លៃនាំចេញរបស់ឆៃណា HRC ក៏បានធ្លាក់ចុះក្នុងត្រីមាសទី1ផងដែរដោយសារតែទស្សនវិស័យរបស់ក្រុមហ៊ុនយល់ឃើញអំពី ការធ្លាក់ចុះនេះក្រុមហ៊ុនក៏មានកំណែតម្រង់ ខ្លះជាហេតុធ្វើឲ្យ មានការកាន់មានការធ្លាក់ចុះតែត្រឹមតែ1.3%ប៉ុណ្ណោះដោយបន្ថយ ពី8%មក1.3វិញ ក្នុងត្រីមាសនេះលទ្ធផលនៃប្រាក់ចំណូលរបស់ក្រុមហ៊ុន នៅតែសមមាត្រទៅនឹងការចំណាយដោយសារតែតម្លៃរ៉ែដែកនិងជូនថ្មជាហេតុធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុននាពេលបច្ចុប្បន្នប៉ុន្តែក្រុមហ៊ុនបានបង្រួមផលប៉ះពាល់ទាំង586ចំណុចដែលភាគច្រើនកើតឡើងដោយសារសហភាពអឺរ៉ុបនិងអង្គភាពមួយចំនួនហើយក្រុមហ៊ុនបានធ្វើការលក់ បង្កើនការលក់និងកែប្រែ ដែលធ្វើឲ្យមានការកើនឡើង នៅប្រាក់ចំណូលសរុបវិញអូខេឥឡូវយើងច្បាស់ពី financial analysis ហើយឥឡូវយើងចូលដល់ចំណុចទី5 future plan តើ future plan នឹងអីគេ future plan គឺជាគម្រោងនាពេលអនាគតនៅក្នុងក្រុមហ៊ុននីមួយៗគេតែងតែមានចក្ខុវិស័យ ហើយនឹងការគ្រោងទុកមុនឧទាហរណ៍នាពេលអនាគតគេចង់បង្កើនចំនួនបុគ្គលិកគេចង់បង្កើនការវិនិយោគទុនគេចង់បង្កើនការផលិតជាដើមអូខេចឹងយើងកុំឲ្យយូរឥឡូវយើងចូលទៅដល់ Tata Steel តើ Tata Steel ហ្នឹងមានគម្រោងនាពេលអនាគតអីខ្លះយើងទៅតាមការ research គម្រោងនាពេលអនាគតទី1របស់ Tata Steel គឺ នៅក្នុងរយៈពេល10ទៅ15ឆ្នាំក្រោយ Tata Steel មានបំណងចង់បង្កើនការផលិតរបស់ខ្លួនឲ្យបានចំនួន35លានតោននៅក្នុងមួយឆ្នាំដែលចំនួនហ្នឹងមិនមែនយើងផលិតតែក្នុងរោងចក្រតែមួយទេ គឺយើងផលិតគ្រប់រោងចក្រទាំងអស់ហើយបានយើងយកទៅបូកចូលគ្នា ធ្វើយ៉ាងណាឲ្យបានចំនួន35លានតោននៅក្នុងមួយឆ្នាំជាឧទាហរណ៍រោងចក្រនៅចាមសេភួរគេ expect ថាផលិតឲ្យបានចំនួន10លានតោននៅក្នុងមួយឆ្នាំ ហើយរោងចក្រផ្សេងផ្សេងទៀតដែលនៅ ក្នុងប្រទេសឥណ្ឌានៅក្នុងទ្វីបអឺរ៉ុបនៅក្នុងទ្វីប Southeast Asia គឺធ្វើយ៉ាងណាឲ្យមានតុល្យភាពគ្នាដែលយោងទៅតាមចំនួនបុគ្គលិកនៅក្នុងរោងចក្រហើយនឹងទំហំរោងចក្រជាដើម ក្រុមហ៊ុនក៏បានប្រកាសឲ្យដែរថារោងចក្រនៅ Klinganaga រដ្ឋ Orissa ផលិតចំនួន6លានតោននៅក្នុងមួយឆ្នាំ រោងចក្រនៅ Shattigar ផលិតចំនួន5លានតោននៅក្នុងមួយឆ្នាំរោងចក្រនៅ Jharkhand ផលិតចំនួន17លានតោននៅក្នុងមួយឆ្នាំរោងចក្រនៅបង់ក្លាដេសផលិតចំនួន2លាន4សែនតោននៅក្នុងមួយឆ្នាំគម្រោងនេះពេលអនាគតទី2របស់ Tata Steel គឺបង្កើនការវិនិយោគទុនរបស់ខ្លួនឲ្យបានចំនួន23,000លានដុល្លារសហរដ្ឋអាមេរិក។ ខេឥឡូវយើងចប់ future plan ហើយយើងចូលដល់ចំណុច3ធំ conclusion ចឹងយើងបានដឹងរួចមកហើយពីប្រវត្តិរបស់តាតាស្ទីលតាតាតាស្ទីលហ្នឹងកើតឡើងនៅឆ្នាំណាអ្នកណាជាអ្នកបង្កើតកើតឡើងនៅក្នុងប្រទេសណាហើយសង្វាក់ផលិតកម្មយ៉ាងម៉េចមានផលិតផលហើយនឹង brand អីខ្លះយើងបានដឹងពី financial analysis យើងបានដឹងពី future plan ចឹងសង្ខេបដោយខ្លី តាតា Steel គឺជាក្រុមហ៊ុនដ៏ធំទី2នៅក្នុងប្រទេសឥណ្ឌាដែល operate រហូតដល់26ប្រទេសទូទាំងពិភពលោកដែលមាន ប្រវត្តិប្រតិបត្តិការដ៏សម្បូរបែបបើយើងគិតត្រឹមឆ្នាំ2020 Tata Steel បានបើកដំណើរការអស់រយៈពេល113ឆ្នាំហើយផលិតផលរបស់គាត់នឹងមានស្តង់ដារខ្ពស់ហើយនឹងតម្លៃធូរថ្លៃបើធៀបជាមួយនឹងរោងចក្រ ហើយនិងក្រុមហ៊ុនផ្សេងទៀតតាតាស្ទៀននឹងមិនមែនមានផលិតផលតែមួយប្រភេទនឹងទេគឺគាត់នៅមានផលិតផលជាច្រើនប្រភេទជាច្រើនម៉ាកទៀតដែលនៅក្នុងវិស័យសំណង់ហើយនិងឧស្សាហកម្មជាចុងក្រោយយើងសូមនិយាយអំពីឯកសារយោងតើយើងធ្វើបទបង្ហាញហើយនឹងការ research ឯកសារផ្សេងៗហ្នឹងយើង research មកពីណា ទី1គឺយើងបានចូលទៅកាន់ website ផ្ទាល់តែម្ដងរបស់ Tata Steel គឺ tatasteel.com ទី2យើងបានចូលទៅកាន់ website មួយទៀតគឺ indiainfoline.com ទី3គឺយើងយោងទៅតាម Wikipedia ជាចុងក្រោយក្រុមយើងខ្ញុំទាំងអស់សូមអរគុណច្រើនដល់លោកគ្រូលីហាវហើយនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃ តាមដានទេសនានៅបទបង្ហាញរបស់ក្រុមយើងខ្ញុំសូមអរគុណសូមជម្រាបលា Don't stress your mind. We